អ្នកអង្គម្ចាស់នរោត្តមរស្មីខែមនីនឹងបង្ហាញវត្តមានសម្ដែងក្នុងភាពយន្ត Hollywood ជាលើកដំបូងចាត់ទុកជាដំណឹងដ៏ភ្ញាក់ផ្អើលមួយក្នុងពេលដែលអ្នកអង្គម្ចាស់នរោត្តមរស្មីខែមនីនឹងត្រូវ បានជ្រើសរើសដើរតួជាតួអង្គឯកក្នុងខ្សែភាពយន្ត Hollywood ថ្មីមួយ នៅ ក្នុងសហរដ្ឋអាមេរិក ដែលនោះជាការសម្ដែងតួអង្គឯកលើកដំបូងរបស់អ្នកអង្គម្ចាស់នេះបើយោងតាមការប្រកាសពី page Facebook ដែលមានឈ្មោះថាស្រឡាញ់សម្ដេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីកាលពីថ្ងៃទី21ខែឧសភាឆ្នាំ2022បើតាមប្រកាសខាងលើនេះបានបញ្ជាក់ថាអ្នកអង្គម្ចាស់នឹងចាប់ផ្ដើមថតខ្សែភាពយន្តនេះចាប់ពីខែក្រោយនេះទៅ ហើយនៅក្នុងខ្សែភាពយន្តថ្មីនេះក៏មានតារាបរទេសល្បីៗចូលរួមសម្ដែងផងដែរគួរបញ្ជាក់ថាអ្នកអង្គម្ចាស់នរោត្តមរស្មី ខែមនី គឺជាបុត្រានៃសម្ដេចរាជបុត្រីព្រះអនុជនរោត្តមអរុណរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាទីប្រឹក្សារាជរដ្ឋាភិបាល និងឯកឧត្តមកែវពុទ្ធរស្មីឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាសមាជិកក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ខណៈពេលដែលអ្នកអង្គម្ចាស់នរោត្តមរស្មីខែមនីត្រូវជាចៅប្រុសនៃព្រះបរមរតនកោដ្ឋព្រះបាទសម្ដេចព្រះនរោត្តមសីហនុទ្រង់បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ2017នៅឯ American Academy of Dramatic Art នៅទីក្រុង Los Angeles ទ្រង់បានប្រសូតនៅទីក្រុងចាកាតា ពេលដែលព្រះបិតារបស់ទ្រង់បានធ្វើការទូតកម្ពុជា ប្រចាំប្រទេសឥណ្ឌូនេស៊ីបន្ទាប់មកអ្នកអង្គម្ចាស់នរោត្តមរស្មីខែមនីក៏បាន សិក្សានៅទីក្រុងកូឡាឡាំពួរនិងទីក្រុងបេកឡាំងពេលទ្រង់យាងត្រឡប់មកកម្ពុជាទ្រង់ក៏បានបញ្ចប់ការសិក្សាដោយជោគជ័យនៅសាលាអន្តរជាតិភ្នំពេញ ISPP មុនពេលទ្រង់បាន ផ្លាស់ទៅបន្តការសិក្សានៅ សហរដ្ឋអាមេរិក។ ទ្រង់បានទទួលគោរពងារជាអ្នកអង្គម្ចាស់នរោត្តមរស្មីខែមនី ពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថនរោត្តមសីហមុនី ដែលត្រូវជាព្រះបេតុលារបស់ទ្រង់កាលទ្រង់នៅវ័យកុមារត្រូវបានសម្ដេចព្រះបរមកោដ្ឋព្រះបាទសម្ដេចនរោត្តមសីហនុសពព្រះរាជហឫទ័យជាខ្លាំងទៅលើទេពកោសលផ្នែកតន្ត្រីរបស់ទ្រង់ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ